ណាជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំបីនៃប្រតិបត្តិរដ្ឋដោយសេចក្តីគ្រប់ជ្រះថ្លាដល់គពងគពស់នៅលោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ប្រធានាធិរៈគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ជ្រះថ្លាសូមចម្រើនពរលោកលោកស្រីនាងកញ្ញាញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលឧបធម៌កម្ពុជាក្រម វត្តរតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃ14កើតខែកដិកឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធី ធម្មសាកឆាគាថាធម្មបទដែលមានការនិមន្តចូលរួមពីធម្មវាគ្មិនគុណចាស់ចន្ទៈ ពយោរឹមចន្ទ្រានិមន្តមកពីខាងទីក្រុងភ្នំពេញអឺចិត្តខ្ញុំកណ្ដាសូមក្រាបថ្លែងបង្គំបាទគូចាស់ទៀនហើយនៅសូមចម្រើនពរលោកអ្នកកញ្ញាញាពិនបរិស័ទទាំងអស់មកចូលក្នុងកម្មវិធីសន្តានាក្នុងឱកាសនេះគឺដោយគូចាស់មានការលះបង់ពេលវេលានិងស្ម័គ្រចិត្តមកចូលរួមក្នុងវេទិកាកិច្ចសន្តានាធម្មសាកិច្ឆានេះ ដោយមានការដាក់ក្នុងប្រធានបទជជែកអំពី ពលវៈគឺបានដាក់នៅក្នុងធម្មបទនៅក្នុងប្រធានបទរបស់យើង ដូច្នេះថាបមាតៈមនយញ្ចន្តិពាលាតមេពិណោជនីអបមាតញ្ចមេធាវីធនังសេដ្ឋังវរខតិពលជនអត់បញ្ញាតែងព្យាយាមរឿយរឿយនៅក្នុងធម៌ប្រមាទផ្ទុយពីនេះជនអ្នកមានបញ្ញា តែងខ្វល់ខ្វាយដោយមិនប្រមាថប្រដូចសេដ្ឋីដែលខ្វល់ខ្វាយរក្សាទ្រព្យសម្បត្តិដូចនេះដែរចឹងខ្ញុំកណ្ណាសូមប្រគល់ទុនទាគុណចាស់ចន្តបយោមេត្តា ធ្វើអត្ថាធិប្បាយនៅក្នុងធម្មបទតតកថាតើព្រះអង្គប្រពទៅលើចំពោះបុគ្គលណាមួយហើយនឹងបាន ប្រព្រះអង្គសម្ដែងទៅលើហេតុអ្វីបានជាព្រះអង្គលើកសម្ដែងនៅគាថានេះចឹងសូមគុណចាស់សម្ដែងដូចតទៅសូមជិនអនិមន្តទៀត ខ្ញុំកណាសូមក្រាក់ថ្វាយបង្គំព្រះធេរៈអនុធេរៈគ្រប់ព្រះអង្គដែលនិមន្តចូលរួមនិងចម្រើនពរដល់ញោមប្រស្រីទាំងអស់ដែលកំពុងចូលរួមស្ដាប់នៅក្នុងគាថាធម្មបទដែលយើងបានលើកឡើងនេះជាពុទ្ធកាមួយផ្នែកដែលបានប្រារព្ធទៅលើរឿងរ៉ាវរបស់បុគ្គលអ្នកកើតនៅក្នុងសម័យពុទ្ធកាល ដោយសារនៅក្នុងសម័យនោះមានព្រឹត្តិការណ៍កើតឡើងហើយជាព្រឹត្តិការណ៍ដែលព្រះសម្ពុទ្ធសាសនានៃយើងនឹងព្រះអង្គបានឃើញហើយក៏ប្រារព្ធរឿងនឹងជាហេតុសម្ដែងនៅធម្មទេសនានឹងឡើងបើតាមពិតទៅញាតិញោមពុទ្ធបរិស័ទត្រូវដឹងថារាល់ពុទ្ធតដីការរបស់ពុទ្ធជាប្រសូតដល់ជាវិន័យក៏ដោយ មុនដែលព្រះអង្គពោលចេញទៅហ្នឹងគឺតែ មានហេតុប្រារព្ធហើយមិនដែលអត់ទេណាទេដូចគ្នាដែរនៅក្នុងរឿងរ៉ាវហ្នឹងមុននឹងប្រសាពុទ្ធព្រះអង្គបានពោលក៏ព្រមមានហេតុមានព្រឹត្តិការណ៍វារបៀបដូចថារឿងរ៉ាវដែលយើង លើកឡើងមកនិយាយពិភាក្សាគ្នាក្នុងស្រុកខ្មែរយើងនឹងវាតែមានព្រឹត្តិការណ៍កើតឡើងហើយបានយើងយកមកនិយាយវាដូចគ្នាអញ្ចឹងដែរគឺនៅក្នុងសម័យនោះវាមានប្រពៃណី វាមានទំនៀមទម្លាប់ខ្លះរបស់ពួកអ្នកស្រុកសម័យនោះ ដែលទំនៀមទម្លាប់ប្រពៃណីហ្នឹងវាឆ្កងវាអត់ត្រូវវាជាវប្បធម៌ដែលនៅក្នុងអារម្មណ៍របស់ពុទ្ធនៅក្នុងអារម្មណ៍របស់ពុទ្ធសាសនិកថាចាត់ទុកថាជាទង្វើអត់បានការជាទង្វើឈួតគឺវាមានមូលរឿងរ៉ាវចេះនៅ ក្នុងសម័យនោះមានពួកគេហៅពួក ពួកអ្នកបួសក្រៅសាសនា ឬមួយក៏ពួកដែលមានលទ្ធិការយល់ឃើញនឹងក្រៅអំពីពុទ្ធសាសនាពួកគេមានទំនៀមទំនៀមប្រចាំឆ្នាំដែលភាសាសពថ្ងៃហ្នឹងយើងហៅថាប៉ុនប្រចាំឆ្នាំហ្នឹងណាទៀតពីភាសាថាប៉ុនប៉ុននឹងទៀតសោតបើតាមពិតទៅវាជាពាក្យហៅទៅលើកម្មវិធីឯង មិនមែនប៉ុននឹងមានន័យថាកុសលផ្លូវចិត្តអីទេឧបមាថាដូចពាក្យខ្មែរយើងគេហៅថាប៉ុនប្រពៃណីអុំទុកអញ្ចឹងណាបាទមិនមែនយើងអុំទុកទៅវាកើតប៉ុនទេប៉ុន្តែពាក្យថាប៉ុនប៉ុនហ្នឹងគឺអាចប្រើរូបទៅលើអត្តន័យនៃពិធីកម្មពិធីកម្មណាមួយដែលចាត់ទុកថាជា ពិធីកម្មអោឡារឹកមាន មហាជនទទួលស្គាល់ច្រើនហ្នឹងគេហៅថាពិធីប៉ុនហើយ មកទោះបីថាខ្លឹមសារនៅក្នុងពិធីនឹងធ្វើអីក៏ដោយធ្វើបាបក៏ដោយក៏ហៅថាបុណ្យដែរយ៉ាងបានជាខ្មែរយើងសម្បូរបុណ្យណាបុណ្យជាតិនោះផ្សេងបុណ្យសាសនានោះផ្សេងគេថាបុណ្យសាសនានឹងមានន័យថាវាជាពិធីកម្មដែលជាប់តាក់ទងដោយវត្តវាវិភពសងពុទ្ធអីយ៉ាងមកទោះបីថាខ្លឹមសារនៃការធ្វើខ្លះមើលទៅមិនមែនជាបុណ្យនេះ ខ្ញុំកណាលើឧទាហរណ៍ថាដោយការធ្វើបនបច្ចុះសីមាអញ្ចឹងវាមានខ្លឹមសារខ្លះមិនមែនជាបនកុសលអីទេពាក់ព័ន្ធនឹងរឿងយើងដាក់អំបោះសីមាកាត់អំបោះសីមាដាក់របស់ចូលដៅសីមាកាយកប់អីហ្នឹងវាមិនមែនជាបនអីទេអាហ្នឹងតាមពិតទៅវាជាពិធីកិច្ចពិធីកម្មខ្លះរបស់វិខុសងពាក់ព័ន្ធនឹងការកំណត់ដែនដីកំណត់ទីក្នុងការធ្វើសង្ឃកម្ម ឯក្រៅប៉ុណ្ណឹងគឺជាការបន្ថែមបន្ថយបន្ថែមបន្ថយគ្រឿងកណាប្រើពាក្យថាបន្ថែមបន្ថយគ្រឿងដោយដូនតាយើងទេដូចរឿងការកាយដៅសីមាឲ្យកប់ខ្ញុំកណាសុកបើវងកញ្ចក់ត្រង់ហ្នឹងទេចុះបានតែជ្រុលមាត់និយាយតាមពិតកន្លែងខុសទេប៉ុន្តែមិនដឹងថា ពុទ្ធសាសនិកយើងបានដឹងឬអត់អារឿងដៅសីមារឿងកប់រឿងអីហ្នឹងតាមពិតទៅវាចេះ សីមាវាអាចនឹងកើតឡើងឬមិនកើតឡើងអាស្រ័យទៅលើការកំណត់ របស់ភិក្ខុសង្ឃទេវាមិនមែនមានឯងពីធម្មជាតិទេ សីមាខ្លះណាសីមាខ្លះគេហៅថាពតសីមាហ្នឹងវាមិនមែនមានឯងពីធម្មជាតិទេ តែសីមាខ្លះមានពីធម្មជាតិតែពតសីមានេះអាពតលើពហិរនេះអាយើងកំណត់ទីធ្វើបោសតហ្នឹងគេហៅថាពតសីមា មិនមែនកើតពីធម្មជាតិទេគឺកើតពីការសន្មតរបស់ភិក្ខុសង្ឃនៅក្នុងការសន្មតទៀតសោតវាមានលក្ខខណ្ឌដែលនាំឲ្យកើតគឺមានការកំណត់និមិត្តមានការកំណត់បរិស័ទត្រឹមត្រូវនិងការសូត្រត្រឹមត្រូវអាសីមានិមិត្តហ្នឹងគេអាចយកដុំថ្មក៏បានដែរយកដើមឈើក៏បានដែរយកភ្នំយកអីក៏បានដែរវាមាន8 ប៉ុន្តែនៅក្នុងនោះនិយាយតែថ្មទេខ្មែរយើងនិយមតែថ្មទេគឺគេយកថ្មនោះទៅដាក់ទៅដាក់តាមគោលបំណងរបស់យើងដូចថាយើងចង់យកទីប៉ុណ្ណាយើងយកថ្មចាប់ពី3ដុំឡើងទៅព្រោះ2ដុំវាមិនអាចកើតចេញជាទំហំសីមាកើតទេវាអាចចាប់ពី3ពី3ទៅវាចេញជាជ្រុងហ្នឹង3 4ក៏ដោយរៀងរៀបមិនក៏ដោយគឺយើងយកដុំថ្មហ្នឹងទៅដាក់ កំណត់ថាយើងយកទីប៉ុណ្ណឹងបន្ទាប់មកយើងចាប់ផ្ដើមសូត្រសន្មតថាទីប៉ុណ្ណឹងឯងនោះនោះតាមតែតាមតែដុំថ្មដែលពួកយើងបានកំណត់នោះពួកដបងដៃគេកំណត់ថ្មសន្តាថ្មនៅណានៅណានិមិត្តនៅណាខ្លះខ្លឹមសារវាណាបន្ទាប់ពីកំណត់ថ្មអញ្ចឹងហើយគេចាប់ផ្ដើមសន្មតថាទីហ្នឹងជាទីសីមានៃវិខុសង្ឃជាទីប្រងព្រៀងគ្នាក្នុងការធ្វើសង្ឃកម្មតទៅបន្ទាប់អំពីការសន្មតនឹងរួចហើយ ដុំថ្មហ្នឹងលែងមានក្តីសំខាន់ហើយគឺយើងយកទាត់វាចេញមកបានតែយើងទស្សនាយកទៅព្រោះសីមាហ្នឹងវាកើតឡើងរួចហើយខេតដែរហ្នឹងវាកើតឡើងរួចហើយគ្រាន់តែថាមានពេលខ្លះយើងទុកថ្មខ្លះដើម្បីកុំឲ្យយើងវែងឲ្យលុយយើងច្រឡំចឹងណាដាំបកគោលមួយពីរចឹងដើម្បីកុំឲ្យយើងវែងតែថ្មទាំងអស់នោះវាមិនសំខាន់ទេបើសិនបើយើងមិនវែងទេយើង ក្បត់វាចោលទៅ បើនៅខ្មែរយើងរៀបដៅសីមានាំគ្នាជីកតនេះផងតនោះផងអាកដាលវិហារនោះក៏មានប៉ុន្តែអាការរៀបដៅសីមាកដាលវិហារនោះខុសតាសីមានោះអត់ឡើងប៉ុន្តែប៉ុន្តែដែលឃើញមិនដែលឃើញអាឃើញនៅគេហៅកដាលវិហារមុខបលាំងព្រះសីមានៅគេហៅសីមាកលអីណានោះណានៅមុខបលាំងព្រះហ្នឹងតែមានដៅមួយមែនទេណា អានោះខុសទេព្រោះសីមាដែលនិមិត្តសីមាគេកំណត់ ខាងខាងដើម្បីយកផ្ទៃខាងក្នុងឲ្យវាទលាយប៉ុណ្ណាប៉ុណ្ណាអត់តនេះណាដល់ពេលយើងទៅដាក់ដុំថ្មនិមិត្តសីមាក្នុងកណ្ដាលមានន័យថាការកំណត់និមិត្តនោះវាខុសប៉ុន្តែសម័យមើលយើងរៀបដុំថ្មដូចកាឡាការ៉ូអញ្ចឹងតនេះម្ដុំតនោះម្ដុំសម័យសម័យរូបភាពរបស់វាមើលតើអាអាទំអាទំហំវានឹងចេញជារូបភាពអីវាចេញជាកាឡាវាចេញជាកាឡាដូចកាឡាមើងកាឡាណាញ់ណាណាទាំង វាវាមិនមែនជាវាមិនមែនជាទំហំដែលល្មមដាក់ពិខុស21អង្គបានទេមិនមែនជាសីមាទេកាលណាយើងដាក់បែបនោះចូលបានគាត់ដាក់កដាលហ្នឹងមួយបំណងគាត់គាត់ចង់គេហៅសម័យសម័យកខ្ញុំកណាថាអញ្ចឹងថាកំពុង តែនិយាយថាពិធី កិច្ចពិធីកម្មខ្លះហ្នឹងហៅថាពិធីកម្មក្នុងសាសនាពុទ្ធសាសនាហើយដែលបានថាអញ្ចឹងព្រោះ វាជាពិធីកម្មជាប់ពាក់ព័ន្ធដោយលោកដោយអារាមដោយវត្តដោយមាននាមពុទ្ធពធប្រសងប៉ុន្តែវាមានចំណុចខ្លះដែលយើងធ្វើទៅវាខុសសោះនៅ ក្នុងកិច្ចក្នុងទានសោតការធ្វើខ្លះហ្នឹងมันចេញជាប៉ុនអីសោះចេញជារឿងពំវិញពំវាន់ទៀតក៏មានដែរតែទោះជាយ៉ាងណាម៉ែយើងនៅតែហៅថាប៉ុនត្រែហៅដោយរូបណាអានេះហៅប៉ុនសាសនាប៉ុនប៉ុនប្រពៃណី ណាប៉ុនពីនៃសាសនាដល់ពេលប៉ុនជាតិនេះវិញនៅដូចអ៊ំទុកអញ្ចឹងសួរថាអ៊ំទុកនោះបានប៉ុនណាចេញពីប៉ុនអីគេអ៊ំទុកនេះពិធីហ្នឹងមិនពាក់ព័ន្ធនឹងរឿងការណាមិនពាក់ព័ន្ធនឹងរឿងកុសលអីកើតទេប៉ុន្តែវាជាពិធីកម្មទេពាក្យថាប៉ុននៅក្នុងទីហ្នឹងសំដៅទៅលើពិធីកម្មទេអញ្ចឹងណាណាទៀតនៅក្នុងសម័យព្រះហ្នឹងគេក៏មានប៉ុនដែរគេហៅកម្មវិធីប៉ុនរបស់គេដែររបស់មនុស្សមកក្រុមហ្នឹងគេយល់ឃើញចេះ អាថ្ងៃបំណាច់ឆ្នាំដូចយើងថ្ងៃចុងឆ្នាំយើងធ្វើបុណ្យចូលឆ្នាំអញ្ចឹងណាណាយើងមិនខ្មែរយើងមិនមានកម្មវិធីរំច្រៀងខ្លះទៅផាត់មុខផាត់មកលៀបមុខលៀបម្សៅបាច់ទឹកអីខ្មែរយើងណាកិច្ចនេះខ្លះកិច្ចនោះខ្លះដល់ពេលឥណ្ឌាហ្នឹងមនុស្សមកក្រុមគេហ្នឹងក៏ក៏មានកិច្ចរបស់គេដែរគឺគេយល់ឃើញថាគេនាំគេនាំគ្នាមកក្រុមហ្នឹងរកពួកណាដែលបកែបកែជេមាត់ដាច់ណា ប្រមូលគ្នាមកកមកលេបមុខលេបមាត់តែងខ្លួនស្លៀកពាក់មិនសមទំនងហើយនាំគ្នាដើរជេរជ្រេះឆ្អាសតាមមុខផ្ទះអ្នកស្រុកអ្នកណាគេមិនអោយលុយមិនអោយកាក់ទេនៅជេរនៅណៃអត់ទៅណាទេ7ថ្ងៃនឹងគួយជេរនឹងមកហើយគេអត់មានច្បាប់ណាមួយហាមគាត់ទេព្រោះជាទំនៀមរបស់គេជាទំនៀមជាពិធីកម្មមួយដែលចាត់ទុកថាសង្គមនោះគេមិនអាចចាត់ទុកថាជាទុច្ចរិតទេព្រោះជាពីបីនេះគេអញ្ចឹង អញ្ចឹងគេមានសិទ្ធិរវាងប្រមាណ7ថ្ងៃហ្នឹងប៉ុនអ្នកខាត់តរឹករបស់គេហ្នឹងគេដើរជេរគេតាមផ្ទះអញ្ចឹងទៅដូចថាពួកអ្នកផឹកអ្នកសេពួកអីអញ្ចឹងណាណាមនុស្សមកក្រុមមកក្រុមមកវងទៅហើយទៅដើរជេរច្រាស់ឆ្អេះគេតាមមុខផ្ទះគេអញ្ចឹងទៅទៅរំទៅជ្រៀងបកាច់បកិនតាមផ្ទះគេទៅបើសិនតែយើងឲ្យដូចថា5000 10000លុយខ្មែរអញ្ចឹងគេទៅមុខទៀតគេទៅថាមួយទៀតបើយើងយើងមិនឲ្យទេដេកត្រាំនៅនឹងប្រោយនឹងជេរដាក់ថ្ងៃនៅនឹង ណាអាហ្នឹងគេចេះរកឃើញប៉ុន្តែសម័យទៅរកគំនិតពួកអ្នករកលុយណាពួកនោះវាចេះរកឃើញថាដើម្បីបានលុយកាក់គឺយើងធ្វើអារម្មណ៍អ្នកស្រុកនោះឲ្យកើតជាសម្ពាធឲ្យគេឈុញថប់ក៏អាចចេញជាលុយដែរវាអញ្ចឹងណាណាទីនៅអូស្ត្រាលីមានពិធីបន់មួយគេហៅពិធីបន់បិសាចអីដីគេគេហៅ dolphin អីគេនោះគេតែងមុខមាត់របៀបដូចជាខ្មោចព្រាយអញ្ចឹងទៅគេដើរតាមផ្ទះគេឲ្យក្របស្គរនោះ ហ្នឹងគេហៅប៉ុនអីគេភ្លេចបាត់អីនេះគេដល់តាម Halloween ហ្នឹងហើយ Halloween តើហើយគេដើរតាមផ្ទះចឹងគេឲ្យក្របស្គរហើយគេដើរគោះតាមតាមផ្ទះគប់គប់ផ្ទះហ្នឹង ក្មេងក្មេងគេតែងជាខ្មោចជារូបរាងបិសាចអីចឹងទៅ គ្រប់គ្រប់គ្នាចឹងទៅហ្នឹងក៏មានចឹងដែរវានិយាយចេះអឺ ជាគណិតជាគណិតខូចរបស់ពួកមនុស្សមួយក្រុមហ្នឹងដើម្បីយកប្រយោជន៍អំពីមហាជនគឺគេថ្វាយគេធ្វើរឿងឈួតដីលាអញ្ចឹងទោះបីថាអារម្មណ៍របស់អ្នកស្រុកនោះទៅជាយ៉ាងណាក៏ដោយខ្ញុំកណាឃើញរូបគឺនឹកឃើញដល់រឿងហ្នឹងចិត្តនឹកឃើញនៅដល់ក្នុងស្រុកខ្មែរយើងកិច្ចខ្លះរបស់មនុស្សពួកខ្លះហ្នឹងធ្វើឡើង ដើម្បីឲ្យមហាជនហ្នឹងកើតអារម្មណ៍មិនល្អប៉ុន្តែបានជាប្រយោជន៍ឧទាហរណ៍មែនទេ ការទាញចំណាប់អារម្មណ៍មហាជនដើម្បីយក view យក like យក share ហ្នឹងដើម្បីទៅចំណេញនៅក្នុង YouTube ចំណេញក្នុង page ដើម្បីបើកជាប្រាក់ជាកាសណាវីដេអូរបស់ខ្មែរយើងខ្លះហ្នឹងគាត់នាំគ្នាទៅធ្វើមើលទៅសំវេចឹងនាំគ្នាទៅធ្វើរឿងលេខលក់លីលាវសពគ្រប់ច្រាស់ឆ្អេះគឺគាត់ប្រមើលមើលថាតើមហាជនភាគច្រើននោះចូលចិត្តអី វាអត់សំខាន់ថាអីដែលយើងធ្វើនោះវាយ៉ាងម៉េចទេវាសំខាន់ថងតាតើភាគរយដោយច្រើនហ្នឹងមនុស្សចូលចិត្តអីអញ្ចឹងអញតម្រុកទៅរកអីហ្នឹងឥឡូវឧទាហរណ៍ថាបើមនុស្សដោយច្រើនហ្នឹងចូលចិត្តអារូបភាពអាភាសអញ្ចឹងគេត្រូវតុបតែងខ្លួនហ្នឹងលើវាដូចថាមនុស្សអត់មានខោស្លៀកពាក់អញ្ចឹងខ្វះលុយកាក់ទិញអញ្ចឹងរបៀបរបូតលើរបូតក្រោមហ្នឹងក៏មួយបែបទៅ បើគេស្ទង់មើលខាងមហាជនដោយច្រើននោះចូលចិត្តដឹងរឿងគ្រួសារគេគ្រួសារឯងរឿងជាតិមាតុភូមិចង់ដឹងតែខ្មែរនោះបាទរួមអាគេខ្សឹបគ្នានោះខ្សឹបតាណាគុំចិត្តដែរម៉ែយកចិត្តដឹងរឿងខ្សឹបអារឿងបង្កើតអាមីក្រូរឿងជាតិដល់ណាហើយនោះមិនសូវចង់ស្ដាប់ដែរបើអាគេខ្សឹបគ្នាទៅលោកស្ដាប់តាមជាងផ្ទះគេម៉ែយើងចូលចិត្តណារឿងប្តីប្រពន្ធរឿងផ្ទាល់ខ្លួនរឿងណាគេយកគ្នាលេងគ្នាដល់ណាហើយ ឆ្លោះគ្នាហ្នឹងយ៉ាងមិនដែរម៉ែក្មេកយ៉ាងមិនដែរពុកក្មេកយ៉ាងមិនដែរហ្នឹងចែកក្របគ្នាបានប្រមាណហ្នឹងគឺថាមានស៊ីអត់ស៊ីក៏ដោយសុកចិត្តទុកការងារចោលម្ដងទៅលប់មើលរឿងរបស់គេតាន់អញ្ចឹងចរិតមនុស្សខ្មែរយើងច្រើនគ្នាគឺអញ្ចឹងមិនទាំងអស់ទេប៉ុន្តែឃើញនៅអញ្ចឹងយើងថាថាអ្នកអញ្ចឹងដល់ពេលអញ្ចឹងពួកអ្នករកស៊ីគេប្រមើលមើលការអានឹងពាក្យភាសាលេខសៅគេថាមិនចេះប្រមើលមើលអតិថិជនណាណាមុននឹងបោះមុននឹងបោះតំណែង ត្រួតមើលការចាប់អារម្មណ៍របស់អតិថិជនថាអតិថិជននោះចូលចិត្តអីអញ្ចឹងពួកអ្នកធ្វើកម្មវិធី YouTube យកលុយយកកាក់ខ្លះមិនដឹងអស់ទេពួកគាត់ប្រមាលមើលអតិថិជនប្រមាលមើលថាអតិថិជនចូលចិត្តណាលបែងរំស៊ីច្រៀងផឹកស៊ីរឿងកំ pl ុកកំ pl ែងអាកុំបែបទៅចូលចិត្តរឿងច្រាស់ឆ្អេះកុំបែបទៅចូលចិត្តបើកកាយរឿងណាដែលវានាំអារម្មណ៍ភ្លុកផ្លឹកផ្អើលណាបែបទៅអ្នកខ្លះនាំគេទៅក្នុងរឿងខ្មោចរឿងព្រេង តនេតនេប្រឌិតរឿងខ្មោចឲ្យអ្នកស្រុកមើលខ្លះទៅទៅប្រឌិតរឿងគ្រូចូលគ្រូចេញខ្លះទៅក៏ដើរតួមកក្រុមគ្នាគេនឹងមានតួកាយតួស្លូតគ្នាគេនឹងធ្វើម៉េចទាញអ្នកស្រុកឲ្យបានចូលមើលច្រើនអ្នកខ្លះទៅបង្កើតរឿងឲ្យគេជេរតាមប្រទេសដឹងដែរថាអ្វីដែលខ្លួនធ្វើទៅនឹងគឺគេងាកមកជេរទាំងអស់គ្នាជាមនុស្សដែលធ្លាប់តែអាណាថាគ្មានអាណាចាប់អារម្មណ៍អញ្ចឹងក៏ពេលអញ្ចឹងជាអង្គុយរនៅតើអញធ្វើយ៉ាងម៉េចណាឲ្យមហាជនទាំងអស់ហ្នឹងងាកមើលអញ ឧបមាថាដូចយើងដើរកដាលផ្សារដើរទៅតាណាគេមិនមើលបើយើងអ្នកសុំទានគេមានបិទទឹកបិទគេមានបិទចំហបិទភ្នែកដើរជិះគេស្អុយយើងដល់ពេលខឹងចិត្តពេកគ្មានអាណាមួយចាប់អារម្មណ៍អញរត់កដាលផ្សារស្រាតខោស្រាតអាវស្រែកជេរម៉ែគេបណ្ដោយវាធ្វើយ៉ាងម៉េចឲ្យតែគេហ្នឹងងាកមកមើលខ្លួនបានមួយឆាវមួយឈុលយ៉ាងដែរឲ្យល្បីចឹងទៅហ្នឹងហើយទោះបីថាអារម្មណ៍របស់អ្នកស្រុកយ៉ាងណាក៏ដោយកើតជារឿងអត់ប្រយោជន៍ដល់គេយ៉ាងម៉េចក៏ដោយវាអាចចេញជាប្រយោជន៍នោះ សំដៅលើប្រយោជន៍នៅក្នុង YouTube ឯនោះទៅវិញវាចេះដោយតែពួកមិញហ្នឹងពួកដឹងថាអ្នកស្រុកនោះវាខឹងវាស្អប់អីយ៉ាងណាក៏ដោយដែលវាសំខាន់ពេលដែលគេពិបាកគេមិនចង់ទ្រាំជាមួយនឹងយើងគេនឹងឲ្យលុយដើម្បីរំដោះទុកគេឲ្យវា5000ឲ្យវា10000ទៅបើមិនចឹងវាចេះដាក់ថ្ងៃនៅហ្នឹងវាមានអញ្ចឹងណានឹកឃើញរឿងហ្នឹងដល់ នៅរឿងហ្នឹងខ្ញុំបាននឹកឃើញមួយទៅនឹកឃើញរឿងលោកយើងទៅបិណ្ឌបាតលោកចាស់ទៅបិណ្ឌបាតមានកម្មវិធីកិច្ចរបស់យើងខ្លះមើលទៅជាការដាក់សម្ពាធអ្នកស្រុកតែអាការរេងគាអាការហុចសបុតតាមកម្មវិធីបនអាការហៅរកមុនញោមមកចិត្តដល់ថ្ងៃហើយចេះចោះនឹងទៅពេលអ្នកស្រុកមានពេលខ្លះគាត់មិនចង់ផ្ដាច់តំណងមួយយើងដោយសាររឿងប៉ុណ្ណឹងប៉ុន្តែពិបាកចិត្តដែរអាការដែលយើងចេះតែប្រាប់ញោមបននេះបននោះហុចនិយាយហុចយោះហ្នឹង តាមពិតទៅពួកគាត់មិនចង់ឲ្យទេហឹម ប៉ុន្តែរបៀបនៃការធ្វើរបស់យើងនឹងគឺច្បាច់កច្បាច់កគេឲ្យអឺមិនដឹងទៅតោះចិត្តទៅទៅខ្ញុំកណារឿងគៀសណានឹកឃើញដល់រឿងយ៉ាងចឹងมันអាចធ្វើកើតมันអាចទៅរួចសម្បីតែនឹកគិតនោះពុកខ្មាស់ណាអារឿងទៅទៅធ្វើបែបនេះបែបនោះហើយអាគេមិនចង់សោះប៉ុន្តែគេត្រូវតែបង្ខំចិត្តឲ្យណាព្រោះមូលហេតុថាវាมันអាចដោះសារបានណាมันអាចកិច្ចវេះបានអីចឹង អាហ្នឹងវាវាខុសអីវាខុសតែរូបភាពតើវាខុសតែរូបភាពអំពីពួករឿងរ៉ាវដែលនៅថតទានហ្នឹងប៉ុន្តែច្បាច់កដូចតែគ្នាព្រោះតែរឿងរ៉ាវអញ្ចឹងបានជាពិខុសងនៅក្នុងពេលនោះលោកចូលទៅបិណ្ឌបាតលោកចូលបិណ្ឌបាតកើតលោកចូលទៅវិបាសជាមួយពួកនោះតាមផ្សារតាមក្រុងពុទ្ធសាសនិកចង់ដាក់បានក៏មិនបានអរូបវិធីកម្មវាលោឡាពេញទឹកពេញដីអញ្ចឹងទៅ វិខោសងខ្លះលោកថាលោកចូលទៅបនបាតអង្កើតឯងលោកខ្មាស់អ្នកស្រុកខ្លះតែចេញមកដាក់បាតអង្កើតឯងពិបាកពេករឿងរ៉ាវនឹងលេចលឺដល់ព្រះអង្គព្រះអង្គក៏ប្រារព្ធហើយក៏ពោលនៅគាថានឹងឡើងចឹងណាបមាទាំងអនុយញ្ញចន្ទៈអនុយញ្ញចន្តិទុមេទុមេធីណូចនីពាលាទុមេធីណូចនីអបមាទាំងចៈមេធាវីធនាងសេដ្ឋាងវរកតិសម្រាប់ ខ្លឹមសារនៃគាថាហ្នឹងលោកចង់និយាយថាមនុស្សជនពាលទាំងឡាយហ្នឹងខ្វល់ខ្វាយណាស់ណាប្រកបតែរឿងប្រមាទទេរឿងឲ្យបានអត់បានការទេឯផ្ទុយពីនោះមនុស្សអ្នកមានប្រាជ្ញាទាំងឡាយជាយាមខ្វល់ខ្វាយក្នុងរឿងដែល មានប្រយោជន៍ជារឿងមិនប្រមាទឧបមាថាដោយសេដ្ឋីឬថាអ្នកចំនួនដែលខ្វល់ខ្វាយនឹងការរកទ្រព្យអញ្ចឹងការខ្វល់ខ្វាយនឹងវាដូចគ្នា ឥឡូវខ្ញុំកណាមាន ខ្លឹមសារខ្លះចង់យកមកបញ្យលនៅក្នុងគាថាហ្នឹងតកតងនឹងអ្វីទៅដែលហៅថាការប្រមាថនិងការមិនប្រមាថក្តាបានយល់ថាប្រមាថនិងមិនប្រមាថហ្នឹងយ៉ាងម៉េចវិញខ្មែរយើងពោលតែញឹកប៉ុន្តែដបងដៃសូមបញ្ជាក់បែបភាសាសិនប្រមាថវាផ្សេងគ្នាអាមួយប្រមាថថាខ្មែរយើងសរសេរអសរថបនឹងមកស្អាសរថហ្នឹង អានោះសំដៅយកការប្រមាថនិន្ទាកាត់ទៀនបែបពាក្យអសរោះបែបព្រឹកពាឆ្លើចលឹះបើដូចថាយើងជេរស្ដីគេអញ្ចឹងណាមើងងាយមនុស្សចាស់អីចឹងណាអាអាហ្នឹងប្រមាថផ្សេងណាអាហ្នឹងខ្មែរប៉ុន្តែប្រមាថតាក់នៅក្នុងទីនេះមិនមែនសំដៅយកប្រមាថដោយពាក្យខ្មែរទេតើស្អីទៅចាត់ទុកថាប្រមាថនៅក្នុងទីនេះប្រមាថនៅក្នុងទីនេះមាន2នៅក្នុងគាថានេះណាខ្ញុំកណ្ណាមិនមែននិយាយទូទៅទេប៉ុន្តែនៅក្នុងគាថាហ្នឹងនិយាយ ការប្រមាថពីរយ៉ាងទី1ប្រមាថនៅក្នុង ប្រយោជន៍បច្ចុប្បន្នតកតងនឹងរឿងកិច្ចការងារតកតងនឹងផលប្រយោជន៍កាមសុខដែលជាឧបការៈដល់ជីវិត អ្នកដែលប្រហែសធ្វើក្នុងការកសាងនៅប្រយោជន៍បច្ចុប្បន្នដែលមានឧបការៈដល់ជីវិតចាត់ទុកថាជាការប្រមាថមួយប្រមាថក្នុងការរៀនយើងសួរថាពេលលោកមិនយល់ប្រមាថក្នុងការរៀនសូត្រប្រមាថការ រោគស៊ីប្រមាថក្នុងការទំនុកម្រងញាត ទំនុកម្រងគ្រួសារប្រមាថក្នុងការគិតគូរជាតិមាតុភូមិរបស់ខ្លួនប្រមាថក្នុងការលៃលោកជីវិតយ៉ាងម៉េចឲ្យវារុងរឿងឲ្យវាថ្លៃថ្នូរណាណាអាហ្នឹងហៅថាប្រមាថនៅក្នុងប្រយោជន៍បច្ចុប្បន្នដែលប្រយោជន៍បច្ចុប្បន្នហ្នឹងវាមានឧបការៈដល់ជីវិត មានន័យថាបើយើងមានវាជីវិតយើងក៏វាស្រួលដែរតែបើយើងអត់វាទេយើងដូចនរុចុះនរុអញ្ចឹង ប្រមាថក្នុងន័យទី1គឺប្រមាថនឹងដោយរឿងរ៉ាវក្រុមមនុស្សមិញអត់មានទៅធ្វើការងារអីទេនាំគ្នាទៅបង្កើតរឿងជេរគេជេរឯងចង់រកលុយរកកាក់របៀបអញ្ចឹងនៅបើយើងមកគិតក្នុងស្រុកខ្មែរយើងអ្នកខ្លះប្រមាថយ៉ាងដែររៀនមិនរៀនការងារចំណេះចំណេញមិនរកធ្វើប្រពន្ធកូនជួនកាលមានហើយមិត្តភ័ក្ដិសម្លាញ់គេហៅថាជន់ជាញាតនឹងអត់មានទទួលខុសត្រូវក្នុងការមើលថែមើលធួនទេចំណែកប្រទេសវិញសូនសងលេងដំបូលដំបងប្រមាថក្នុងប្រយោជន៍បច្ចុប្បន្នអឺប្រមាថពាក្យថាប្រមាថ ណានៅទៅធ្វើរឿងណាពាក្យថាប្រហែសហ្នឹងទៀតណាសំសួរតិចថាពាក្យថាប្រហែសហ្នឹងវាក្នុងន័យថាមិនអើពើឬក៏មិនយកចិត្តទុកដាក់យ៉ាងម៉េចទៀតនៅក្នុងលក្ខណៈថាប្រហែសហ្នឹងប្រហែសធ្វេសហ្នឹងអឺខ្ញុំកណាមិនចូលចិត្តនិយមយក ពាក្យខ្មែរមកវិនិច្ឆ័យធម៌របស់ពុទ្ធទេដោយសារពាក្យខ្មែរយើងអត់មានសមត្ថភាពគ្រប់គ្រងខ្លឹមសារបាន ឧទាហរណ៍ដូចពាក្យថាប្រមាណយើងប្រែតែប្រហែប្រែថាមិនប្រយ័ត្នប្រែថាស្អីស្អីអញ្ចឹងទៅវាអាចនឹងមានចំណែកត្រូវតិចតួចប៉ុន្តែมันអាចកដោបន័យបានដូច្នេះក្នុងកណ្ណានយកពាក្យរបស់ពុទ្ធដីកាហ្នឹងមកពោលតែម្ដងបន្ទាប់មកបញ្យល់ថាវាជាស្អីនិយាយវិញណាណាណាដោយប្រមាថក្នុងទីនេះខ្ជិលប្រែប្រមាថក្នុងទីនេះស្រេចអ្នកស្រុកប្រែអីប្រែគាត់ថាប្រាប់ថាប្រមាថហ្នឹងស្អីគេ ប្រមាថនៅក្នុងទីនេះដូចខ្ញុំកណាបានលើកឡើងថាវាមានពីរតែបាននិយាយទី1ថាទី1វាពាក់ព័ន្ធនឹងរឿងការទាត់ចោលនៅប្រយោជន៍បច្ចុប្បន្នប្រយោជន៍បច្ចុប្បន្ននៅក្នុងទីហ្នឹងសំដៅយកប្រយោជន៍ឯណាដែលមានឧបការៈដល់ជីវិតចំណេះដឹងកិច្ចការងារតំណាក់តំណងមិត្តភ័ក្តិសាច់ញាតិទំនួលខុសត្រូវក្នុងក្រមគ្រួសារនិងមានជាតិមេត្តភូមិដែលទាំងអស់ហ្នឹងប្រសិនបើយើង លះបង់រវល់ខ្វល់ខ្វាយគិតគូររៀបចំវាទៅវាម្ចាស់ជាលទ្ធផលល្អសម្រាប់ជីវិតផ្ទុយមកវិញណាប្រសិនបើយើងទាត់ចោលវាទេជីវិតយើងក៏ដូចតែធ្លាក់នរកដែរយើងលើកតែចំណុចមួយចោឧទាហរណ៍ទំនួលខុសត្រូវនៅក្នុងការកាត់គូប្រទេសដល់ពេលពលរដ្ឋយើងអនុវត្តប្រទេសលទ្ធផលនៃប្រទេសហ្នឹងវាជះមកយ៉ាងម៉េចវិញមើល ឧបមាថាដូចយើងនៅបន្ទប់ជុំគ្នាអូរវល់តែរឿងខ្លួនឯងបានណាម្នាក់ម្នាក់គេបង្រៀនគ្នាអញ្ចឹងរវល់តែពីក្បាលដល់ចុងជើងហើយគ្រប់គ្នាគិតអញ្ចឹងមិនបាច់រវល់ទេបន្ទប់ឧបបន្ទប់នោះវាមានជីវិតជីវ៉ាអីវាវាចេះរករឿងស្អីវាមិនទៀមទាស្អីទេប៉ុន្តែពេលយើងអត់រវល់វាលទ្ធផលបន្ទប់នោះវាឲ្យផលយ៉ាងម៉េចវាធ្លុះវាធ្លាយវាស្អុយវាឆ្អេះវាឆ្អាបណាណាចូលណាណាចេញក៏បានអញ្ចឹងណាដូចគ្នាដែររកស៊ីតាំង ពេលរងអយុធធរហើយមានអារម្មណ៍ថាមិនដឹងជារកខុសត្រូវយ៉ាងណាមិនទុកចិត្តប្រព័ន្ធអំណាចតឡាការអីចឹងជាដើមទៅដល់តែមែនតែទៅមិនទុកចិត្តរដ្ឋាភិបាលរបស់ខ្លួនអីចឹងមកអាតងរហ្នឹងតើបានមកពីណាថាបានមកអំពីការមិនពលខ្វាយចំពោះជាតិមាតុភូមិតាំងពីអើយមកបដ ாய் បដ ாய் បដ ாய் បដ ாய் បដ ாய் ណាចាត់ទុកថាប្រមាថដែរហ្នឹងប្រមាថក្នុងន័យទី1ហ្នឹងគឺប្រមាថអញ្ចឹង អ្នកប្រមាថនៅក្នុងប្រយោជន៍កម្មសុខដែលមានឧបការៈដល់ជីវិតក្នុងបច្ចុប្បន្នដោយក្រុមមិញអញ្ចឹងទង្វើអស់នោះវាមិនជាទង្វើនាំចម្រើនដល់ជីវិតឯណាបើតាមពិតទៅក្នុងន័យត្រឹមត្រូវអ្នកសម្រាប់អ្នកមិនប្រមាទណាគេត្រូវខ្វល់ខ្វាយក្នុងការរៀនសូត្រសិល្បៈវិជ្ជាណាខ្វល់ខ្វាយនៅក្នុងការរកទ្រព្យរកទ្រព្យត្រឹមត្រូវតាមច្បាប់ណាខ្វល់ខ្វាយនៅក្នុងការ ចិញ្ចឹមបីបាច់ថែរក្សាប្រពន្ធកូនឪពុកម្ដាយសាច់ញាតិឬបុគ្គលដែលយើងមានទំនាក់ទំនងជាមួយទាំងអស់ទំនួលខុសត្រូវនៅក្នុងពួកនឹងមួយទៀតទំនួលខុសត្រូវនៅក្នុងការកាត់គូជាតិមាតុភូមិប្រទេសរបស់ខ្លួនជាទីនៅដល់ពេលមួយទៀតបានដល់ការចំណាក់ចំណាយការចាត់ចែងទ្រព្យដើម្បីជាបុណ្យកុសលជាដើមទុនក្នុងជីវិតសម្រាប់ជាតិខាងមុខ អ្នកដែលខ្វល់ខ្វាយអ្នកដែលរវល់នៅក្នុងរឿងហ្នឹងចាត់ទុកថាជាអ្នកដែលមិនប្រហែសឆ្វេងអ្នកដែលមិនប្រមាថនៅក្នុងប្រយោជន៍បច្ចុប្បន្ននៅក្នុងពុទ្ធសាសនាយើងព្រះសម្ពុទ្ធព្រះអង្គបង្រៀនមនុស្សឲ្យបែងចែកទ្រព្យឲ្យត្រូវតាមគន្លងធម៌ទ្រព្យដែលរកបានមកដោយលំបាកហ្នឹងទី1ត្រូវចែកវាទៅក្នុងរឿងទំនួលខុសត្រូវផ្នែកញាតិធម្មតាទេអាទំនួលខុសត្រូវផ្នែកញាតិគឺយើងអ្នកញាតិខ្លះប៉ុន្តែ អឺទំនួលខុសត្រូវនៅក្នុងញាតវាមានពីរវាមានពីរបែកបែកទី1គឺ ទំនួលខុសត្រូវដែលมันអាចបដិសេធបានព្រោះវាជាប់មកពីកណ្ដាលអូធនដែលយើងកើតមកយើងកើតពីម្ដាយអញ្ចឹងម្ដាយយើងហ្នឹងទោះយើងចំចំក៏ត្រូវចំគាត់ដែរវាមិនមែនជាជំរឿដែលថាយើងចំបានអត់អីចឹងអត់ទេត្រូវតែចិញ្ចឹមហ្មងព្រោះយើងកើតចេញពីគាត់ចឹងណាទំនួលខុសត្រូវក្នុងការចិញ្ចឹមម្ដាយហ្នឹងរហូតដល់នៅក្នុងរដ្ឋធម្មនុញ្ញខ្មែរយើងក៏មានចែងដែរ ពុកម្ដាយហ្នឹងត្រូវចិញ្ចឹមបីបាច់អប់រំកូនឲ្យខ្លាចជាពលរដ្ឋល្អឯកូនក៏ត្រូវចិញ្ចឹមបីបាច់ឪពុកម្ដាយបោះខ្លួនឲ្យល្អដែរខ្ញុំកណាចេះនឹកលេងលេងថាពលរដ្ឋខ្មែរយើងខ្លះអត់បំពេញកន្លែងហ្នឹងទេតាមពិតត្រូវត្រូវមានតនត្រូវព្រោះខុសច្បាប់ហើយណាក្នុងច្បាប់ចែកព្រោះអានេះខ្ញុំកណាសូមបើកវងកញ្ចក់បន្តិចនៅក្នុងរដ្ឋធម្មនុញ្ញមានត្រាខ្លះ វាជាការចាក់បង្គាប់ហើយមានត្រាខ្លះវាមានខ្លឹមសារត្រឹមតែជាការស្នើឯងមិនបានចាក់បង្គាប់ឯងអញ្ចឹងបានជាកតាបកិច្ចហ្នឹងអាចចែកចេញជាពីរកតាបកិច្ចដាច់ខាតនិងកតាបកិច្ចមិនដាច់ខាតអាកតាបកិច្ចដាច់ខាតបានន័យថាអ្នកឯងត្រូវតែធ្វើបងឧទាហរណ៍នៅក្នុងរដ្ឋធម្មនុញ្ញខ្មែរពលរដ្ឋខ្មែរត្រូវតែគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់បបប្រទេសគោរពទ្រព្យសម្បត្តិសាធារណៈ រកកម្មសិទ្ធិឯកជនស្របច្បាប់អីយ៉ាងជាដើមទៅអាទាំងអស់ហ្នឹងបើមិនធ្វើគឺគុកបដ ாய் អត់បានទេអាហ្នឹងត្រូវតែត្រូវតែប៉ុន្តែកតាបកិច្ចមានត្រាខ្លះគេហៅថាកតាបកិច្ចមិនដាច់ខាតចែងរបៀបដូចថាអះបើអ្នកឯងធ្វើក៏ធ្វើទៅបើធ្វើល្អបើមិនធ្វើទេក៏មិនដឹងថាបាញ់ណាប្រជាពលរដ្ឋខ្មែរមានសិទ្ធិចូលរួម នៅក្នុងជីវភាពនយោបាយមានសិទ្ធិបង្កើតសមាគមអង្គការគណៈបកនយោបាយ ពលរដ្ឋខ្មែរហ្នឹងមានកាតព្វកិច្ចជ្រោមជ្រែងគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិអាទាំងអស់ហ្នឹងប៉ុន្តែសួរពលរដ្ឋខ្មែរយើងខ្លះអើពើខ្លះអើពើថាយើងត្រូវតែខ្វល់ខ្វាយនាំគ្នា សកម្មដើម្បីអភិវឌ្ឍប្រទេសយើងខ្លះអត់រវល់ទេខ្លះទុកប្រទេសនឹងដូចប្រទេសផ្សេងអញ្ចឹងដោយខ្លួនឯងនឹងញៀវអញ្ចឹងក្នុងអារម្មណ៍អើយគេចាត់អីចាត់ទៅខ្ញុំសុំតែបរោះបរោះនេះ និយាយមើលទៅដូចជាអ្នកមិនចង់បានអីអញ្ចឹងតាមពិតនឹងចង់បានណាពីក្នុងតែរបៀបអាខ្ជិលផងរបៀបអាល្ងងផងរបៀបអាមិនទទួលខុសត្រូវផងរបៀបអាត្មានិយមផងសរុបទៅសរុបមកនិយាយមកមកកវិចធ្វើដូចខ្លួនឯងហ្នឹងអ្នកមកលេងមកផ្លេតអីចឹងណាអញហ្នឹងមកលេងប្រទេសខ្មែរអីចឹងរបៀបចឹងចាត់ចែងមិនចាត់ចែងទៅខ្ញុំគ្រប់ត្រទាំងអស់ហ្នឹងមិនស្អប់ខាងណាមិនឆ្លាញ់ខាងណាបើមិនដេស្ដាប់មិនដេមើលអ្នកអញ្ចឹងចឹងស្បូនណានិយាយ ខ្ញុំមិនស្រឡាញ់ខាងណាមិនស្អប់ខាងណាទេអ្នកណាក៏មានខុសក៏មានត្រូវដែរចាត់ចែងហើយចាត់ចែងទៅខ្ញុំសូមតែមកតក់មកត្រួលមួយប៉ុណ្ណេះលើអាហ្នឹងបានតែអ្នកចិត្តខាងតែប៉ុន្តែអ្នកចិត្តខាងដូចថាគេមកលេងផ្ទះយើងថាយើងឆ្លោះគ្នាអើយបងឲ្យឆ្លោះគ្នាអីឆ្លោះទៅសម្រោះសម្រួលគ្នាទៅមិនមកអីល្មមល្មមអីបានហើយខ្ញុំមិនរវល់ទេខ្ញុំសុំតែមករស់មករស់ទេខ្ញុំសុំតែអង្គុយលេងបន្តិចទៅវិញពួកគេមិនមែនជាម្ចាស់ផ្ទះគេអាចនឹងនិយាយអញ្ចឹងសមទៅពេលយើង ម្ចាស់ផ្ទះទាំងមូលដែរស្បើនិយាយតែនិយាយថាចាត់អីចាត់ទៅណាខ្ញុំសុំខ្ញុំសុំតែបរោះទេមានន័យថាម៉េចឯងអត់ទទួលខុសត្រូវអីទាំងអស់អញ្ចឹងហ៎ពេលថាក្នុងផ្ទះដាំបាយដាំទឹកធ្វើមកហូបអីធ្វើទៅណាណាគេចេញទៅរកស៊ីអីរកទៅឲ្យមកហូបនឹងឆ្ងាញ់ឆ្ងាញ់ទៅសក់ចាវក៏ដោយទុបគោអីក៏ដោយខ្ញុំហូបបានអត់ទាំងអស់ខ្ញុំសុំតែមកពោះមកពោះហើយក៏ដេកក្នុងមុងបាត់ទៅណាគេទ្រាំបាននិយាយអញ្ចឹង បើយើងអ្នកស៊ីអ្នកចុះនៅនឹងដែរទៀមទាដែរថាបញ្ញៃចឹងនៅបញ្ចូលនឹងសេចក្តីប្រមាថវិញដែរកណាទៀតវានៅក្នុងន័យថាអ្នកប្រហែសពេសអ្នកមិនប្រយ័ត្នអ្នកតតចោលនៅប្រយោជន៍បច្ចុប្បន្នដែលមានឧបការៈដល់ជីវិតក្នុងន័យថាប្រមាថទី1ណាណាតាមចេតនារបស់ខ្ញុំកណាកណាមិនទៅចង់និយាយអាប្រមាទទី2ផងវាពាក់ព័ន្ធផ្លូវចិត្តឯចិត្តដែលវាប្រហែសធ្វើលិចលង់ទៅក្នុងកិលេសអីចឹងណាអត់មានឈានអប់រំអី ប៉ុន្តែក៏នៅ ក្នុងន័យថាប្រមាទដែរទី1នេះដូចដែលព្រះសម្ពុទ្ធបានពោលថាពាលាទុមេទុមេធីណូចនីជនពាលឥតមានប្រាជ្ញាទាំងឡាយហ្នឹងណាមនុស្សល្ងងទាំងឡាយហ្នឹងប្រមាទាំងអនុយញ្ញចន្តិខ្វល់ខ្វាយប្រកបរឿយរឿយតែរឿងចឹងទេប៉ុន្តែមើលស្រុកយើងខ្លាំងខ្វល់ខ្វាយតែរឿងចឹងទេរឿងប្រកបបង្កើតចំណេះជំនាញអត់ធ្វើទេរឿងរឿងរឿងបំពេញកតបកិច្ច ដើម្បីបង្កើតទំនាក់ទំនងល្អនឹងអត់ធ្វើទេទំនួលខុសត្រូវរបស់ប្រទេសមួយអត់ទទួលទេនេះបើបើចេះនាំគេទៅលប់លប់នោះទៅធ្វើរឿងអត់បានការនោះបកែដូចកណ្ណានិយាយថាប្រម៉ៅមើលអតិថិជនដើម្បីរកប្រយោជន៍ណាធ្វើតែរឿងលីលាអញ្ចឹងប្រមាថក្នុងន័យទី1អញ្ចឹង ដល់ពេលក្នុងន័យទី2លោកពាក្យថាប្រមាណហ្នឹងលោកនិយាយអំពីសភាពផ្លូវចិត្តហ្នឹងវាវាប្រាសចាក់សតិបាទការប្រហែសទ្វេសនៅក្នុង នៅក្នុងការមិនឃុំក្រងសតិរបស់ខ្លួន មានន័យថាការបដ ாய் ចិត្តហ្នឹងឲ្យចេះតែធ្លាក់ទៅក្នុងរឿងបាបកម្មធ្លាក់ទៅក្នុងរឿងលមោបចិត្តណាធ្លាក់ទៅក្នុងរឿងចង់បានរឿងលមោបរឿងខឹងរឿងស្រឡាញ់រឿងស្អប់រឿងតម្រេករឿងតណ្ហាសភាពចិត្តរបស់អ្នកណាដែលចេះតែទៅនឹងរឿងចឹងរឿយរឿយ គេនិយាយថាអ្នកដែលរស់នៅ ប្រាសចៈសតិត្រង់ហ្នឹងលោកហៅថាផ្លូវចិត្តប្រមាទដែរមានន័យថាបដោយចិត្តហ្នឹងឲ្យចិត្តទៅធ្លាក់ទៅក្នុងរឿងអកុសលប្រមាទអញ្ចឹងណាដូចថាវាអត់មានវាអត់ចិត្តហ្នឹងវាអត់មានចំហមួយក្នុងការបញ្ច្រាវាជាដេកដួលប្រមាទក្នុងទីនោះសំដៅយកចិត្តដេកដួលទៅក្នុងរឿងអកុសលបណ្ដោយទៅតាមកិលេសធម៌ណា កម្រនឹងកម្រនឹងមានកម្រនឹងមានផ្លូវចិត្តដែលងើបឡើងប្រឆាំងជាមួយរឿងហ្នឹងភាគច្រើនគឺបដ ாய் ទៅអញ្ចឹងផ្ទុយមកវិញសម្រាប់មេធាវីណាអ្នកប្រាជ្ញបណ្ឌិត នៅក្នុងទីហ្នឹងលោកថាជាអ្នកខ្វល់ខ្វាយនឹងរឿងមានប្រយោជន៍ទី1ខ្វល់ខ្វាយរក្សានៅ ប្រយោជន៍បច្ចុប្បន្នដែលមានឧបការៈដល់ជីវិត។ រកទ្រព្យរៀនសូត្របង្កើតទំនាក់ទំនងល្អទទួលខុសត្រូវក្នុងញាតិទទួលខុសត្រូវក្នុងប្រទេសជាតិមាតុភូមិរបស់ខ្លួនហើយនឹងចាត់ចែងទ្រព្យបំពេញបុណ្យកុសល ដើម្បីជាដើមទុនក្នុងជីវិតណាការចាយទ្រព្យនៅក្នុងពុទ្ធសាសនាហ្នឹងទីមួយលោកអាចចាយទៅក្នុងញាតិពួកយើងបង្កើតញាតិមកញាតិខ្លះគឺញាតិដែរយើងมันអាចបដិសេធបានទំនួលខុសត្រូវដែរអាចបដិសេធបានដោយម្ដាយឪពុកអញ្ចឹងណា ចំណែកចំណែកញាតខ្លះទៀតគឺយើងអត់សក់យើងបង្កើតទេដូចប្រពន្ធអញ្ចឹងមិនមានពីកណាទេយើងនៅម្ដុំយើងទៅបង្កើតខ្លួនឯងហ្នឹងទៅតាក់ទងខ្លួនឯងនេះកូនហ្នឹងយើងបង្កើតខ្លួនឯងអាហ្នឹងក៏ក៏មិនអាចទាត់ចោលបានដែរព្រោះយើងអ្នកបង្កើតអាហ្នឹងគេហៅកតបកិច្ចណាសិលកតបកិច្ចទេប៉ុន្តែកតបកិច្ចកតបកិច្ចទាំងអស់ហ្នឹងវានៅក្នុងច្បាប់ខ្មែរមិនថាកតបកិច្ចមិនដាច់ខាតខ្ញុំកណាចង់និយាយថាបើទោះបីថា អ្នកខ្លះមិនចាំប្រពន្ធកូនក៏គ្មានច្បាប់ណាដាក់ទោសដែរចង់និយាយចឹងណាអានឹងហៅកថាបកិច្ចមិនដាច់ខាតប៉ុន្តែអាកថាបកិច្ចដាច់ខាតនោះដូចត្រូវគោរពច្បាប់ចរាចរណ៍ចឹងមិនគោរពដល់គុកបដ ாய் គោរពច្បាប់រដ្ឋគោរពប្រយោជន៍គេឯងប៉ះពាល់គេបាន ទេត្រូវតែអញ្ចឹងបងបើថា ច្បាប់នឹងប្រកបឲ្យមិនត្រូវបងពុនគឺត្រូវបងពុននៅកថាបកិច្ចដាច់ខាតហើយកណាប៉ុន្តែគុណចាស់ប៉ុន្តែអារឿងអារឿងចាំ ចាំពុកចាំម៉ែចាំឪចាំកូនហ្នឹងវាជាកតាបកិច្ចដែរនៅក្នុងច្បាប់ប៉ុន្តែមិនមែនកតាបកិច្ចដាច់ខាតទេដេសាដេសាអ្នកខ្លះភាពជាក់ស្ដែងមិនឃើញរវល់អីផងទៅមិនឃើញច្បាប់ណាដាក់ទោសផងណាកណាចង់លោកគុណចាស់មានរដីកាមិញកណានឹកឃើញដល់ប្រទេសអូស្ត្រាលីមួយ គេបានដាក់ច្បាប់មួយគេហៅ child support child support ហ្នឹង ទោះបីគាត់នឹង មានប្រពន្ធប្រមាណ2 3អីក៏ដោយឲ្យតែជាប់ជាឪពុកត្រូវតែឆាយ support ដែរត្រូវតែចិញ្ចឹមកូនជានិច្ចហ្មងទោះបីយើងធ្វើការនៅកន្លែងណាក៏ដោយក៏លុយហ្នឹងត្រូវរត់ចូលមកដល់គ្រួសារទៅទៅចូលមកក្នុងប្រព័ន្ធនៃគ្រួសាររបស់គាត់ចឹងដូច្នេះអាហ្នឹងវាជាការចងមួយល្អដែរធ្វើឲ្យបុគ្គលជា ប្តីហ្នឹងកុំអោយចេះតែទៅកូនច្រើនគ្រប់កន្លែងណាណា កណាទេប្រហែលជាប្រទេសគេអាចមានតាមមើលតែប្រទេសយើងវាវាមានដែរវាមានការចែងនៅកន្លែងហ្នឹងគាត់ថាដូចខ្ញុំកណាបច្ចៈហ្នឹងគេថាបកិច្ចហ្នឹងទោះបីថាបុគ្គលនឹងមិនបំពេញក៏គ្មានច្បាប់ណាដាក់ទោសដែរដោយរឿងការចូលរួមសកម្មនៅក្នុងការអភិវឌ្ឍប្រទេសជាតិហ្នឹងក្នុងច្បាប់ចែងតែអញ្ចឹងគាត់ពលរដ្ឋខ្មែរណាគ្រប់គ្នាណាទៅយកអត់ផងខ្លះហ្នឹងវាមិនទុកប្រទេសក្នុងចិត្តប៉ុណ្ណឹងវាទៅចូលរួមអភិវឌ្ឍស្អី ត្រឡប់មកវិញថាសម្រាប់មេធាវីសម្រាប់អ្នកមានប្រាជ្ញាសម្រាប់អ្នកចេះដឹងទាំងឡាយគឺអ្នកមិនប្រហែសធ្វេសនៅក្នុងប្រយោជន៍បច្ចុប្បន្នក្នុងការរៀនសូត្រខ្វល់ខ្វាយក្នុងការរៀនសូត្រក្នុងការរកទ្រព្យប្រកបដោយធម៌ព្រោះវាត្រូវការចាំបាច់រឿងទ្រព្យហ្នឹងជីវិតជាកោពីត្រូវការនឹងខ្លាំងហើយនឹងទំនួលខុសត្រូវទៅក្នុងសច្ញាតមិត្តភ័ក្តិទំនួលខុសត្រូវនៅក្នុងទីនៅភូមិឋានប្រទេស ហើយនឹងការចាយទ្រពត្រឹមត្រូវគឺការបំពេញបុណ្យកុសលការចាយទ្រពទៅក្នុងសាមណព្រាមទៅក្នុងជនអ្នករងគ្រោះទៅក្នុងអ្នកតូចទៀតជាងទៅក្នុងជនណាដែលខ្លួនឯងអាណិតទៅក្នុងជនណាដែលខ្លួនឯងពេញចិត្តជ្រះថ្លាវាបង្កបានជាកុសលផ្លូវចិត្តជាដើមទុនផងអ្នកមិនប្រមាទទាំងឡាយគឺថាជីវិតគេខ្វល់ខ្វាយតែរឿងចឹងទេមិនមិនប្រមាទក្នុងន័យទី1ហ្នឹង ដល់ពេលទី2នៅក្នុងន័យទី2ដែលថាมันប្រមាណហ្នឹងសំដៅយកផ្លូវចិត្តរបស់គេហ្នឹងគេផ្គងវាទៅក្នុងរឿងកុសលឲ្យច្រើនมันបដ ாய் វាប្រហែសវាមិនមិនមិនបដ ாய் វាឲ្យវាធ្លាក់ទៅក្នុងរឿងអកុសលច្រើនទេអ្នកអប់រំចិត្តនៅក្នុងសមថវិបស្សនាបង្កើតជាចិត្តក្នុងចិត្តគ្រប់គ្រងចិត្តបានណាអាហ្នឹងចាត់ទុកថាជាអ្នកមិនប្រមាថផ្ទុយមកវិញអ្នកដែលបដ ாய் ចិត្តឲ្យហុយទៅ ទៅក្នុងរឿងអញ្ចឹងអញ្ចឹងហៅថាប្រមាថដែរ អញ្ចឹងយើងគួរតែចែកការប្រមាថហ្នឹងចេញជាពីរទៅប្រសិនបើយើងនិយាយពីប្រមាថពាក់ព័ន្ធនឹងរឿងផ្លូវចិត្តខាងក្នុងកម្ដៅយកចិត្តរបស់យើងហ្នឹងគឺដេកដួលទៅក្នុងរឿងបាបកម្មរឿងអកុសលអត់មានការគុំក្រងវាហ្នឹងហៅប្រមាថហើយបដោយអកុសលកើតរាល់ថ្ងៃប៉ុន្តែប្រមាថក្នុងន័យទី1សំដៅយកការមិនខ្វល់ខ្វាយរៀបចំជីវិតហ្នឹងឲ្យត្រូវការមិនសាងនៅប្រយោជន៍បច្ចុប្បន្នដែលមានឧបការៈដល់ជីវិតនេះអញ្ចឹងកម្មមិនរៀនសូត្រក៏ចាត់ទុកថាប្រមាថដែរ ការមិនរោគទ្រពក៏ទុកថាប្រមាថដែរការខ្ជិលណាការមិនចាំឪពុកម្ដាយក៏ទុកថាប្រមាថដែរការទាត់ចោលទំនួលខុសត្រូវក៏ប្រមាថដែរកណាកណាសុំសួរត្រង់ចំណុចហ្នឹងអាហ្នឹងមកពីកត្តាសង្គមឬក៏មកពីសង្គមយើងអត់មានប្រព័ន្ធការគ្រប់គ្រងឲ្យបានដិតដល់បានបាន ធ្វើឲ្យប្រជាពលរដ្ឋយើងមានការបណ្ដិតបណ្ដោយក្នុងនៃគុណចាស់បានរៀបរាប់ថាបណ្ដិតបណ្ដោយក្នុងបញ្ហាជីវិតរបស់គាត់ហ្នឹងគាត់ធ្វើជា មិនបានគិតគូរដល់ក្នុងកិច្ចការសិក្សារៀនសូត្រប្រកបមុខរបរអីចឹងទៅរកស៊ីទទួលទានអញ្ចឹងទៅហាក់ដូចជាបង្ងើយកន្តើយមកអំពីប្រព័ន្ធឬក៏មកអំពីការគ្រប់គ្រងយ៉ាងម៉េចដែរទៀតអឺតាមពិតប៉ុន្តែការពង្រឹងមនុស្សការពង្រឹងពលរដ្ឋនៅក្នុងប្រទេសមួយគេបដោតទៅលើកត្តា3ធំធំទី1ការបញ្យលបណ្ដោះទឹកចិត្តរបស់មនុស្ស បណ្ដុះទឹកចិត្តរបស់មនុស្សផងបញ្យលមនុស្សនោះឲ្យស្គាល់ផ្លូវផងនឹងទី1ដល់ពេលទី2ការចងមនុស្សដោយច្បាប់គេមិនអាចធ្វើការធានាថាយើងគ្រាន់តែបញ្យលមនុស្សឲ្យយល់ដឹងទៅបានហើយអត់ចឹងទេគឺថាត្រូវតែចងដោយច្បាប់ចងមិនចងអ្នកឯងត្រូវតែអនុវត្តតែមានច្បាប់ហើយគឺមានកាតព្វកិច្ចករណីកិច្ចមានការបង្ខំឲ្យធ្វើហឹមយើងមិនអាចទុកចិត្តខាងយើងបញ្យលមនុស្សបានហើយ តែតាមមនុស្សយល់ហើយវាមុខជាត្រឹមត្រូវទាំងអស់គ្នាវាមុខជារៀបរយទាំងអស់គ្នាអត់អញ្ចឹងគឺតែមានច្បាប់មកប៉ុន្តែมันអាចចោលការបញ្យល់ទេព្រោះការចងមនុស្សដោយច្បាប់ដោយមានការបញ្យល់ទេវាបានលទ្ធផលល្អទេអញ្ចឹងណាមនុស្សល្ងងមួយក្រុមហើយយើងយកច្បាប់ទៅដាក់សម្ពាធតែពីលើទៅដូចថាអនុវត្តពិបាកវានៅតែធ្លុះធ្លាយវានៅតែធ្លាយជើងមុងដដែលវាពិបាក ពិបាកជាងគេនៅត្រង់ថាអាអ្នកអាអ្នកអាអ្នកកាន់ការងារដើរតួនាទី ក្នុងស្ថាប័នហ្នឹងតែហ្មងអានឹងនាំមុខបណ្ដោយ អូតូនេះយើងនិយាយថាអើយកុំជក់ច្បាប់មិនឲ្យជក់ថ្នាំញៀនប៉ុន្តែមានពេលខ្លះអ្នកលក់ថ្នាំញៀនណាគេវាអញ្ចឹងដល់ពេលអញ្ចឹងអាស្រ័យការបញ្យលការបណ្ដោះស្មារតីរបស់មនុស្សបណ្ដោះទឹកចិត្តរបស់មនុស្សការបញ្យលប្រាប់ផ្លូវ ឲ្យមនុស្សមានការចេះដឹងផងនិងអាស្រ័យច្បាប់ផងនឹងទី2ណាណាដល់ពេលទី3គេចងមនុស្សដោយវប្បធម៌មែនទេវប្បធម៌រួមរួមនៅក្នុងពូជសាសន៍មួយគឺតែមានវប្បធម៌របស់គេព្រោះទោះបីថាវប្បធម៌របស់គេមានតម្រងខុសពីយើងឬដូចយើងយ៉ាងម៉េចប៉ុន្តែតែមានវប្បធម៌មួយជាក់លាក់ដើម្បីឲ្យមហា ជននឹងមានចិត្តនិយមហើយមានការរត់រោគ្នាចឹងណា បាទព្រោះព្រោះអាការអាការដែលប្រកាន់ថាខ្លួនឯងជាពូជអីវប្បធម៌អីហ្នឹងវាធ្វើឲ្យពួកអ្នកទាំងអស់ហ្នឹងចេះតែរត់រកគ្នាវាចឹងដែរបើសិនបើមិនបើសិនបើយើងមិនមានអត្តសញ្ញាណអីមួយពិតប្រាកដទេអាចថាมันមានសាមគ្គីភាពទេតែអាការមានអត្តសញ្ញាណរួមគ្នានឹងវាទាញឲ្យមនុស្សត្រូវតែរត់រកគ្នាយ៉ាងដែរគេមិនដែរបដែបដោយទៅលើការអប់រំតែម្យ៉ាងទេ ខ្មែរយើងច្រើនតែប្រើអាទស្សនៈងាប់មួយថាអើយមនុស្សតែតែវាមានកណើតវាមានកណើតហើយតែវាក្រាន់បើវាក្រាន់បើបើវាមិនក្រាន់បើយ៉ាងណាក៏នៅតែក្រាន់បើហើយក៏អត់រវល់អប់ក៏អត់រវល់ចងមនុស្សដោយច្បាប់ឯងអត់ចូលចិត្តប្រើច្បាប់អត់ចូលចិត្តប្រើយន្តការអត់ចូលចិត្តប្រើកតិកាត្រឹមត្រូវទេអត់ចូលចិត្តប្រើប្រព័ន្ធចងមនុស្សទេភាគច្រើនហ្នឹងរួចបដោយមនុស្សឲ្យរស់នៅតាមឆន្ទៈអើយអាស្រ័យទៅលើឆន្ទៈរបស់ពួកគេទៅ ដោយអ្វីដែលប៉ុន្តែកំពុងសួរខ្ញុំកាលណាហេតុអីបានជាពលរដ្ឋយើងនឹងដូចចំណុចដែលលើកឡើងថាទោះបីថាច្បាប់មានចែងដែរថាពលរដ្ឋត្រូវតែចូលរួមក្នុងការអភិវឌ្ឍប្រទេសឲ្យចម្រើនរុងរឿងចូលរួមនៅក្នុងអង្គការនយោបាយដើម្បីផលប្រយោជន៍ប្រទេសជាធំណាហេតុអីបានជាចែងឲ្យពលរដ្ឋមិនលពលអញ្ចឹងដោយសារខ្មែរយើងប្រើទិសដីថា នៅលើឆានតៈវានៅលើចិត្តរបស់អ្នករាល់គ្នាអញ្ចឹងតែស្រុកគេអត់អញ្ចឹងទេ ស្រុកគេផ្សេងអាចអត់អញ្ចឹងកាលណាគេបង្កើតទ្រឹស្ដីថាពលរដ្ឋត្រូវតែចូលរួមសកម្មក្នុងការអភិវឌ្ឍជាតិអញ្ចឹងនៅក្នុងកម្មវិធី បង្រៀនរបស់គេគឺគេយកមេរៀនច្បាប់មេរៀនសេដ្ឋកិច្ចមេរៀននយោបាយហ្នឹងទៅក្នុងសាលាមកដល់ពេលអញ្ចឹងកូនកូនកូនសាសគេកើតមកក្រោយក្រោយចង់មិនចង់អ្នកឯងត្រូវតែដើរផ្លូវហ្នឹងព្រោះវាអត់មានជំរឿសទេចាត់ទុកថាដូចជាការចង់ដោយច្បាប់អញ្ចឹង គេចង់ឲ្យពលរដ្ឋគេចូលរឿងក្នុងរឿងនយោបាយការងារក៏ពាក់ព័ន្ធនយោបាយមេរៀនក៏ពាក់ព័ន្ធនយោបាយស្អីស្អីស្អីក៏ដោយបើអ្នកឯងដកខ្លួនចេញអ្នកឯងនឹងអត់ប្រយោជន៍អញ្ចឹងចង់មិនចង់មនុស្សនឹងត្រូវតែគៀបត្រូវតែត្រង់ទៅតាមផ្លូវច្បាប់អត់និយាយរឿងឆន្ទៈអីចំណែកយើងអត់មានការចងអីអត់មានការចងដោយច្បាប់អីដល់ពេលយើងការចូលរួមរឿងប្រទេសអីហ្នឹងអាស្រ័យទៅលើឆន្ទៈរបស់បងប្អូនខ្មែរមានបានគ្រប់គណៈក្នុងប្រព័ន្ធអប់រំនៅស្រុកគេនេះគណៈធ្លាប់ នៅនឹងគណៈដឹងថាទោះបីម្ដាយឪពុកនឹងកិច្ចការរវល់យ៉ាងណាក៏ត្រូវតែ ត្រូវតែកតបកិច្ចរបស់គាត់តើតើឲ្យកូនរៀនតែម្ដងអត់មានឲ្យកូនកិច្ចសាលាឬក៏មិនត្រូវរៀនគឺថាបើម៉ែឪនឹងមិនយកកូនទៅរៀនទៀតម៉ែឪត្រូវទៅទៅទៅទៅទោសទៀតដូច្នេះនឹងមកពីស្រុកគេគេបានរៀបចំប្រព័ន្ធគេបានល្អហើយស្រុកខ្មែរយើងឃើញថា បើកូនមិនបានគិតគូររៀនសូត្រដូចជាបដោយមានការគិតគូរដល់អញ្ចឹងទៅមិនបានគិតទៅផាកពិន័យទៅដល់ម្ដាយឪពុកនោះតែអាហ្នឹងអាហ្នឹងបងពីប្រព័ន្ធការគ្រប់គ្រងសង្គមយើងបើទុនខ្សោយយ៉ាងម៉េចទៀតដូចខ្ញុំកណាបានបញ្ជាក់អញ្ចឹងតាមពិតទៅនៅក្នុងរដ្ឋធម្មនុញ្ញខ្មែរចម្ពោះ3នោះក៏មាននិយាយដែរថាកុមារកម្ពុជាពលរដ្ឋកម្ពុជាជាពិសេសកុមារហ្នឹងគឺមានសិទ្ធិព្រមទាំង មានការធានារ៉ាប់រងគ្រាន់តែចែកណាបើនៅការប៉ុណ្ណឹងយ៉ាងម៉េចគ្រាន់តែចែកមានសិទ្ធិទទួលការរ៉ាប់រងការសិក្សាអប់រំពីរដ្ឋក្នុងន័យបែបហ្នឹងក្នុងន័យថារដ្ឋហ្នឹងខ្វល់ខ្វាយថាត្រូវតែរៀនអ្នកណាមួយ ដែលអង្គើណាមួយទាំងវើណាមួយ ដែលធ្វើទៅហើយហ្នឹងរំខានរំលោភបំពាន ទៅលើរូបរាងកាយរបស់កុមារនឹងក្តីប្រយោជន៍របស់កុមារនឹងក្តីកិត្តិយសរបស់កុមារនឹងក្តីនឹងការរៀនសូត្រ របស់កុមារនឹងក្តីនឹងត្រូវប្រឈមទោសចែងតែអញ្ចឹងប៉ុន្តែសួរថាចុះបើឪពុកម្ដាយនឹងមិនឲ្យកូនទៅរៀនជួនកាលទៅឲ្យកូនទៅធ្វើការក្នុងពីក្មេងពីក្មេងជួនកាលឲ្យកូនចូលសាលាមកនៅផ្ទះអើបើអញធ្វើស្រែឯងធ្វើស្រែដែរកំណត់អញ្ចឹងណាអានោះក៏វាចាត់ទោសថាជាការរាំងស្ទះដល់ការចេះដឹងរបស់កុមារនេះប៉ុន្តែមានច្បាប់ណាដាក់ទោសដែលខ្ញុំកណានិយាយ ថាកតាបកិច្ចខ្លះហ្នឹងជាកតាបកិច្ចមិនដាច់ខានគ្រាន់តែចែងចែងឯងធ្វើមិនធ្វើមិនដឹងអឺ រឿងការកតាបកិច្ចរបស់ម៉ែឪត្រូវរុញកូនឲ្យទៅរៀនអីចឹងមានចែកមែនអត់ទេប៉ុន្តែស្រុកគេអត់យ៉ងទេស្រុកគេមិនរស់នៅអាស្រ័យលើឆន្ទៈដូចខ្ញុំបានលើក3មកមិញណាទី1អាស្រ័យការពង្រៀនពញ្ញុលបដោះមនុស្សផ្នែកទៅចិត្តផងទី2ប្រើច្បាប់សំខាន់ណាស់តើអត់ទុកចិត្តទេអត់ទុកចិត្តឯងទេគឺរោគរបៀបវិធីគៀបឯងបងណាហៅតែច្បាប់ណាមិនធៀងនៅច្បាប់ហើយរោគវិធីរោគវិធានមកគៀបឯងហ្មងដូចប៉ុន្តែបានលើកឡើងចំណុចមួយថាឪពុកម្ដាយត្រូវតែឲ្យកូនទៅរៀន តែរកឃើញថាមិនឲ្យកូនរៀនសូត្រណាមួយមានទោសហ្មងមានជាប់ទោសអាហ្នឹងជាប់ទោសណាអាហ្នឹងវាជាគោលការណ៍ច្បាប់ហើយបើសិនបើកុំមានកន្លែងហ្នឹង90%នៃពងម្ដាយខ្លះមិនថារកកៅដូចថា60% 70%បានណាឪពុកម្ដាយខ្លះគឺឲ្យកូនទៅរៀននេះវាទៅជាចឹងអញ្ចឹងគេមិនគេមិនគេមិន អាស្រ័យទៅលើទឹកចិត្តការចេះដឹងរបស់ពលរដ្ឋតែម្យ៉ាងទេ ព្រោះមនុស្សមនុស្សវាមិនមានទឹកចិត្តស្មើគ្នាវាមានការចេះដឹងស្មើគ្នាទេអញ្ចឹងដើម្បីឲ្យមនុស្សនឹងត្រង់ផ្លូវឲ្យងើបឲ្យរឹងគឺ ថាត្រូវតែមានវិធានដាក់បង្គាប់ផងរឿងឯងមួយចង់រៀនមិនរៀនអញអត់សួរថាឯងចង់រៀនអត់អញ្ចឹងអូខ្ញុំអត់ចង់រៀនទេអើអីទេយ៉ាងអត់អញ្ចឹងឯងត្រូវតែរៀនហឹមអ្នកដាក់ច្បាប់យកមកចំណុចចំណុចទី3ហ្នឹងគេ គេពង្រឹងមនុស្សឲ្យដោយរយៈវប្បធម៌រួបរวม វប្បធម៌អតសញ្ញាណជាតិតែខ្មែរយើងមានចំណុចទី1ណាមានការបង្រៀនបញ្យលអីយ៉ាងខ្លះដែរប៉ុន្តែដែលខ្សោយជាងគេហ្នឹងគឺអាទី2ហ្នឹងមកអាវិធានគ្រប់គ្រងមនុស្សណាណាអាប្រកបមិនថាត្រូវទៅចូលរួមដូចរឿងនយោបាយអញ្ចឹងក៏របត់ខ្មែរចង់ចូលរួម ចូលរួមឲ្យទៅថ្លៃបើរដ្ឋធម្មនុញ្ញចែងមែនពលរដ្ឋខ្មែរស្រីប្រុសទាំងពីរភេទហ្នឹងមានសិទ្ធចូលរួមនិយាយតែពិសិដ្ឋទេក្នុងសកម្មភាពជីវភាពនយោបាយស្របច្បាប់ មានសិទ្ធិបោះឆ្នោតចូលឈ្មោះបោះឆ្នោតមានសិទ្ធិស្អីស្អីអូមានសិទ្ធិចូលរួម អង្គការសមាគមមានចិត្តចូលរួមអង្គការមហាជនមានស្អីណាចូលរួមដើម្បីសង្គមគិច្ចវប្បធម៌សាសនាអីសពគ្រប់អានោះគ្រាន់តែចែកណាប៉ុន្តែត្រៃលើទឹកចិត្តតាឯងចូលចូលដល់ធ្វើម៉េចទេអ្នកខ្លះបោះឆ្នោតវប្បធម៌សាសនាឯងនៅក្នុងចិត្តរបស់គាត់ទេស្រុកគេអត់យ៉ងខ្ញុំកណាយល់ថាស្រុកគេ បន្ទាប់ពីគេចែងអញ្ចឹងហើយគេមានវិធានមួយដែលដាក់បង្គាប់ឲ្យពួកអ្នកទាំងអស់ហ្នឹងត្រូវតែអនុវត្តមកដោយប៉ុន្តែលើកឡើងពីចំណុចថាត្រូវតែចូលរៀនហើយបើត្រូវតែចូលរៀនមុខវិជ្ជារបស់គេមុខជាមាននយោបាយនៅនោះចង់មិនចង់ឯងត្រូវតែរៀនឯងរៀនឯងប្រឡងជាប់តើបាទឯងមិនចូលរួមរឿងជាតិមិនគោរពច្បាប់ឯងគ្មានការងារធ្វើក្រុមហ៊ុនគេអត់ទទួលការងាររដ្ឋអត់យកធ្វើម៉េចអានោះជាវិធានចងហ្មង បានមនុស្សវាត្រង់ហើយយើងអាស្រ័យលើទឹកចិត្តចុះណាងើបងើបអាស្រ័យលើពូជម៉ែយើងប្រើទិសដីហ្នឹងមកតលេនគរអូខេឥឡូវយើងបែរមកគាថាវិញកណាឃើញចំណុចមួយដែលបញ្ចប់ចុងក្រោយហ្នឹងលោកបានយកយកជាប្រដូចសេដ្ឋីដែលមិនខ្វល់ខ្វាយហ្នឹងដែលខ្វល់ខ្វាយ រក្សាទ្របដូច្នោះដែរហ្នឹងហេតុដូចដូចបានជាលោកប្រៀបធៀបទៅលើសទ្ធិទៅវិញមិនមិនបានប្រៀបធៀបទៅលើជនដែលមានសេចក្តីព្យាយាមអីចឹងទេហើយទៅ ជាប្រៀបជាមួយនឹងសទ្ធិជាបុគ្គលទៅវិញទេតាមពិតទៅចេះទេប៉ុន្តែពាក្យថាសិទ្ធិហ្នឹងគឺការប្រែបញ្ចូលបោកទេ មិនចាំបាច់ថាសិទ្ធិទេតែគេចង់និយាយថា ឧបមាដូចអ្នករសាទ្របដល់ប្រសើរអញ្ចឹងពាក្យថាសេដ្ឋាំងឋានាំងសេដ្ឋាំងមិនមែនប្រែថាសិទ្ធិអាសេដ្ឋាំងមិនមែនទ្របដល់ប្រសើរតើណាគេគាល់បាយនឹងការរសាទ្របដូចថាវាមានសិទ្ធិវាមានអ្នកចំនួនវាមានអ្នកអីចឹងណាបាទយើងលើកមួយទៅថាដូចសេដ្ឋីអញ្ចឹងចុះដូចឧបមាសេដ្ឋីអ្នករសាទ្របអញ្ចឹងធម្មតាអ្នកចំនួនអ្នករកស៊ីគេខ្វល់ខ្វាយក្នុងការរសាទ្របគេយ៉ាងម៉េចយោគាវចរអ្នកមិនប្រមាថហ្នឹងតែងខ្វល់ខ្វាយក្នុងការរសាចិត្តរបស់ខ្លួនអញ្ចឹងចំណែក មនុស្សល្អនៅក្នុងសង្គមទាំងឡាយហ្នឹងខ្វល់ខ្វាយនៅក្នុងប្រយោជន៍បច្ចុប្បន្នចឹងឲ្យវាខ្នះខ្នែងចង់និយាយថាធម្មតាអ្នករកស៊ីគេខ្នះខ្នែងនឹងការរកទ្រព្យពលខ្វាយរសារទ្រព្យយ៉ាងណាពួកអ្នកមិនប្រមាថទាំងឡាយហ្នឹងគឺថាខ្វល់ខ្វាយទៅក្នុងរឿងមិនប្រមាថរបស់ខ្លួនចឹងដែរកណាអញ្ចឹងសរុបសេចក្តីមកវិញក្នុងតួនៃធម្មបទតតកថា ដែលព្រះអង្គបាន លើកគាថាហ្នឹង គឺគោលបំណងរបស់ព្រះអង្គគឺព្រះអង្គសំដែងអំពីបុគ្គលពាលហើយនឹងប្រៀបធៀបជាមួយនឹងបុគ្គលដែលផ្ទុយអំពីនេះ គឺអ្នក មានបញ្ញា គឺអ្នក មានសេចក្តីខ្វល់ខ្វាយទៅលើសេចក្តីមិនប្រមាទតើអលទ្ធផលចុងក្រោយនៃគេថាតើបានសម្រេចទៅដល់សត្វលោកនឹងក្នុងពេលដែលព្រះអង្គបានសម្ដែងនឹងបានសម្ដែងផលបានកម្រិតណាដែរទៀតនៅ ក្នុងធម្មទេសនារបស់ ពពុទ្ធអង្គយើងមានពេលខ្លះលោកប្រាប់ចំនួនឧទាហរណ៍ថាធម្មចក្រកបវត្តនៈសោតហ្នឹងបន្ទាប់ពីសម្ដែងហើយនរណាត្រាស់ដឹងខ្លះមានប្រាប់ចំនួនគឺបញ្ញវគិទាំង5រូបហ្នឹងคล้ายទៅជាអឺគឺអញ្ញាកោដញ្ញៈហ្នឹងម្អងឯងគុតដែលคล้ายទៅជាសោតាបណ្ឌបុគ្គលដបងគេដល់ពេលថ្ងៃស្អែកខាន់ស្អែកតទៅព្រះអង្គម្ដាយធម្មកថាឬឬក្នុងចន្លោះហ្នឹងក៏មានវំបៈកវំបតិ អសជិសម្រាប់ធေါ်ទៅរឿយរឿយសោតាបន្តគ្នាទាំង5ណាដល់ពេលបានសម្រេចសោតា5ហើយព្រះអង្គសម្ដែងនៅអនត្តលក្ខណៈសោតអ្នកទាំង5ហ្នឹងខ្លះជាព្រះរហន្តស្មើគ្នាក្រោយធម្មទេសនាចប់ហ្នឹងពេលដែលព្រះអង្គសម្ដែងអតិតបរិយាយសោតហ្នឹងមាននោះចដិលចំនួន2500អឺចំនួនប្រមាណ1000 1000 1300នាក់នោះ1503នឹង3នាក់នោះបានសម្រេចធម៌អញ្ចឹងទៅ វាមានប្រាក់ចំនួនអញ្ចឹងជួនកាលទៅលោកប្រាប់ថាប៉ុណ្ណេះប៉ុណ្ណោះតែតែ ធម្មទេសនាខ្លះអត់បានប្រាប់ទេបានថាសម្រាប់ចម្បានគ្រាន់ថាមហាជនដោយច្រើនយ៉ាងណាបានឃើញធម្មាភិសម័យបានដល់នៅ ធម្មាភិសម័យមានន័យថាបានដល់នៅការបរลุធម៌តែមិនប្រាប់ថាចំនួនប្រមាណណាអូខេអញ្ចឹងនៅក្នុងកេដ្ឋាហ្នឹងអឺ គឺផលប្រយោជន៍ក្នុងការសម្ដែងគឺប្ររពទៅលើជនជនពាលនិងជនជាបណ្ឌិតជនជាអ្នកមានសេចក្តីប្រមាទនិងមានសេចក្តីមិនប្រមាទប្រមាទនិងមិន ប្រមាទហាក់ដូចជា មានលក្ខណៈផ្ទុយគ្នាយ៉ាងម៉េចដែរគាត់ចាសរុបចំក្រោយដើម្បីជាការបញ្ចប់នៅក្នុងការសន្ទនាទៀត វាផ្ទុយគ្នាពិតមែនហើយព្រោះពាក្យទាំងពីរនឹងផ្ទុយគ្នាដូចបានលើកឡើងថាដែលហៅថាប្រមាថហ្នឹងគឺប្រមាថទៅក្នុងរឿងពីរទី1ប្រមាថនៅក្នុងប្រយោជន៍បច្ចុប្បន្នទាត់ចោលប្រយោជន៍បច្ចុប្បន្នដែលមានឧបការៈដល់ជីវិតនឹងប្រមាថហើយដល់ពេលប្រមាថក្នុងន័យទី2បើន័យថាផ្លូវចិត្តនេះវាប្រមាថផ្លូវចិត្តវាប្រះចាត់តតិចេះតែលិចលង់ទៅក្នុងរឿងអកុសលរឿយរឿយណាប្រមាថដែរដល់ពេលពាក្យថាមិនប្រមាថគឺផ្ទុយគ្នាអញ្ចឹងមកមានន័យថាជាអ្នកដែលបាន ធ្វើប្រយោជន៍បច្ចុប្បន្នដែលមានឧបការៈដល់ជីវិតរៀនសូត្ររកទ្រព្យចាំម៉ែចាំពុកមើលថែកូនឲ្យត្រឹមត្រូវចូលរួមកតបកិច្ចសង្គមចាយទ្រព្យក្នុងការធ្វើបន់សង្គ្រោះមហាជនមួយដល់ពេលទី2ហ្នឹងអប់រំចិត្តចេះតែផ្គងចិត្តទៅក្នុង សមថវិបស្សនាសមាធិរហូតឈានដល់ឈានចិត្តដើម្បីឃុំក្រងចិត្តហ្នឹងកុំឲ្យលិចលង់ទៅក្នុង បាបកម្មណាណាអាហ្នឹងមិនប្រមាថនៃទី2 កណាក្នុងក្នុងបរិណពានសោតព្រះអង្គទ្រង់ព្រះអង្គចូលនិព្វានព្រះអង្គសរុបចុងក្រោយព្រះអង្គសម្ដែងថាអ្នកភិក្ខុទាំងឡាយអ្នកទាំងឡាយចូលកំប្រមាទហ្នឹងគឺជាធម៌មិនស្លាប់អីជាដើមអឺជួនអ្នកបំពេញនៅធម៌វិន័យដែលព្រះអង្គបានសម្ដែងហើយជួនអ្នកអឺ ប្រញាប់បញ្ញាលធ្វើនៅសេចក្តីល្អទៅចោះហ្នឹងតើហេតុដូចម្ដេចបានជាព្រះអង្គបានសរុបចំក្រោយហ្នឹងព្រះអង្គសម្ដែងនៅ ក្នុងសេចក្តីមួយប្រមាទតែម្យ៉ាងទៀតខ្ញុំកណ្ដាលឧបមាចេះឧបមាថាយើងកើតរោគខ្លងឲ្យនៅលើកពូលភ្នំវាមានថ្នាំជាបារោគខ្លងដល់ពេលយើងព្រះអង្គបានប្រាប់ផ្លូវយើងធានាឡើងតាមនេះតាមនេះតាមនេះតាមនេះតាមនេះឡើងណាកិច្ចកង់កិច្ចកង់កិច្ចកង់ឡើងទៅហើយដល់ពេល ពេលដែលព្រះអង្គប្រាប់យើងហើយព្រះអង្គប្រាប់ថានេះកុំប្រមាទណាអ្នកឯងមិនត្រូវប្រមាទទេព្រោះដំណើរមិនប្រមាទហ្នឹងជាដំណើរនាំទៅរកការមិនស្លាប់តាមពិតទៅពាក្យនោះអាពាក្យថាអមតៈនោះសំដៅយកនិព្វានណាពាក្យថាកម្មស្លាប់យើងប្រែខ្មែរទៅវាក់ស្ដាប់យើងប្រែខ្មែរមានន័យថាម៉េចមិនប្រមាទទៅអត់ងាប់មែនមែនអញ្ចឹងទេពាក្យថាអមតៈមិនស្លាប់ក្នុងទីនេះសំដៅយកនិព្វានដែលអត់មានការស្លាប់ព្រោះវាមានការកើតអត់កើតអត់ស្លាប់ហើយចង់និយាយអញ្ចឹងណា ពេលវាជាការរំលត់ដល់ពេលអត់មានកំណើតហ្នឹងវាមានស្លាប់ពីណាមកអញ្ចឹងគេហៅថាមតខានភាសាណាណាចង់និយាយថាព្រះអង្គផ្ដាំព្រះអង្គថាផ្ដាំក៏ផ្ដាំចាស់ព្រះអង្គប្រាប់ថាមិនប្រមាថនឹងចង់និយាយថាឲ្យយើងនៅតែមានចំហទៅទោះថាយើងឡើងទៅនោះវាវាយឺតវាលឿនវាកិច្ចវាកង់មិនក៏ដោយប៉ុន្តែចូលតាំងចំហត្រូវតែទៅមុខតម្រងទៅការដេកការដួលការថយក្រោយការឈប់ដោយប្រការណាមួយហៅថាប្រមាថប៉ុន្តែការគង ចំហទៅរឿយរឿយរឿយតម្រង់ទៅរកឆ្នាំហ្នឹងហៅថាมันប្រមាថគឺគុណចាស់ដែលយើងស្ដាប់ទៅដែលយើងស្ដាប់ទៅហាក់ដូចជាសេចក្តីព្យាយាមហើយនឹងសេចក្តីមិនប្រមាថហាក់ដូចជាប្រហែលប្រហែលគ្នាមិនទៀតណាសួរថែមបន្តិចទៅតាមពិតទៅការព្យាយាមវាជាចំណែកមួយនៅក្នុងការមិនប្រមាថឬពួកការមិនប្រមាថវាផ្ដើមចេញពីក្នុងផ្លូវចិត្តមកឧទាហរណ៍ថាធម្មតាកាលណាយើងនិយាយថាចិត្តមិនប្រមាថចិត្តដែលវា កោងតែក្នុងរឿងកុសលកោងទៅក្នុងរឿងធរឯណាដែលជាចំណែកនាំទៅរកការត្រាស់ដឹង វាមានន័យថាការព្យាយាមរបស់យើងនឹងវាមានដែរមនុស្សដោយច្រើនសម្គាល់ថាការព្យាយាមតាមកាយខ្នះខ្នាយមិនហៅថាព្យាយាមតាមពិតមិនអញ្ចឹងទេសំបីតែចិត្តហ្នឹងដែលវាមានចំហចេះតែងើបឡើងមិនធ្លាក់ទៅក្នុងរឿងបាបហ្នឹងគេថាការព្យាយាមនៃចិត្តដែរដោយការអប់រំចិត្តទៅក្នុងសម្បថវិបស្សនាអញ្ចឹង នៅក្នុងគណៈដែលយោគាវចរហ្នឹងបដោតរសាចិត្តរបស់ខ្លួនឲ្យជាប់ទៅក្នុងអារម្មណ៍នៃកម្មដ្ឋានចាត់ទុកថានោះជាការព្យាយាមនៃចិត្តដែរនិយាយទៅថាការព្យាយាមនឹងវាជាចំណែកមួយដែលរាប់បញ្ចូលនៅក្នុងការមិនប្រមាទភាសាថាមិនប្រមាទវាធំខ្ញុំកណាចង់និយាយសួរស្ដាប់ថាពូថតថាដំណើរត្រូវឡើងទៅលើភ្នំដើម្បីយកឆ្នាំជាបាររបស់ខ្លួនអញ្ចឹងបើសិនបើអ្នកឯងនៅតែទៅអ្នកឯងនៅតែផ្គងដំណើរនឹងទៅទោះយឺតទោះលឿនហៅថាមិនប្រមាទ រឿយរឿយរឿយរឿយប៉ុន្តែឈប់ក្តីកិច្ចក្តីថយក្រោយក្តីល្មៀលចុះក្រោមក្តីហៅថាប្រមាទដែរតែបើនៅតែទៅបើនៅតែមានចំហទៅទៅទៅទៅទៅទៅទៅអាហ្នឹងហៅថាមិនប្រមាទដែរព្រះអង្គថាជាដំណើរទៅរកអមតៈឋានហ្នឹងដំណើរនាំទៅរកកម្មស្លាប់ហ្នឹងណាចង់និយាយអញ្ចឹងតាមពិតទៅតាមពិតទៅតួអង្គនៃសេចក្តីប្រមាទគឺមានសតិចនិច គឺមិនធ្វេសប្រហែសមិនលងទៅក្នុងអំណាចនៃកិលេសធម៌មានសតិជាប់តរហូត ធ្វើឲ្យសេចក្តីព្យាយាមមានភាពរឹងមាំទៀតណាកណាទៀតនៅក្នុងន័យទី2ការរមាត់កម្ដៅយកផ្លូវចិត្តដែលមានសតិគុំក្រងកណាចិត្តដែលកងទៅក្នុងតែរឿងកុសលណាកងទៅក្នុងរឿងឯណា ចំណែកឯណាដែលនាំនាំទៅរកការត្រាស់ដឹងចង់និយាយចឹងណាកណាឧទាហរណ៍តាណកចំណុចដែលត្រូវដើរទៅណកប៉ុន្តែមុននឹងយើងទៅវាមាន100 1000ជំហាន អញ្ចឹងឲ្យតែយើងចាប់ដើមឡើងទៅក្នុងផ្លូវហ្នឹងកើមកើមកើមកើមទៅចាត់ទុកថាដំណើរមិនប្រមាទហើយអូខេអរគុណទាំងហ្នឹងហើយការសន្តានីដល់ពេលនេះក៏សន្និមត់ថាដល់ពេលវេលាល្មមសមគួរហើយគណៈសូមអរគុណចំពោះការសន្តានា ថ្ងៃនេះគឺយើងផ្ដោតអារម្មណ៍ទៅលើគាថាធម្មបទមួយកន្លែងដែលព្រះអង្គគុណចាស់បានដាក់ឲ្យក្នុង ការសន្តានា គឺព្រះអង្គទ្រង់សម្ដែងថាបមាតៈមនិញចន្ទ ចន្តិពាលាទមេធីណូជនីអបមាតัญចមេធាវីធនាងសេដ្ឋังវរខតិជនពាលជពាលជជនពាលជនអត់អត់បញ្ញា តែងព្យាយាមរឿយរឿយក្នុងពធក្នុងធរប្រមាទផ្ទុយពីនេះ ជនអ្នកមានបញ្ញា តែង ខ្វល់ខ្វាយដោយមិនប្រមាទដូប្រដូចសេដ្ឋីដែលខ្វល់ខ្វាយរសារទ្រព្យសម្បត្តិដូច្នោះដែរ ណាសូមអរគុណដល់គុណចាស់ដែលបានចូលប្រកាយមកសម្ដែងធរសន្ទនាក្នុងពេលនេះក៏សូមសន្មតថាចប់តែប៉ុណ្ណេះឯងតែមុននឹងបញ្ចប់សូមប្រគេនពរគុណចាស់មានសុខភាពល្អនិងប្រិយមិត្តទាំងអស់ជួបតែនឹងពិតពរតម្លៃបុណ្យប្រការអាយុវណ្ណៈសុខៈពលៈថ្នាយនាបានដូចសេចក្តីស្រប្រាថ្នា សូមឲ្យបុគ្គលលានិងសូមចម្រើនពរលាបាទ